អនុមោទនាស្ដាប់នៅពុទ្ធធម៌បរិបត្តិដូចតទៅតោអរហតោសម្មាសម្ពុទ្ធស្សានៈមោតសភិទវេតោអរហតោសម្មាសម្ពុទ្ធស្សា ពុទ្ធធម៌ទាំងពីរប្រការគឺបានដល់ប្រតិយត្តិធម៌មួយនិងប្រមាពុទ្ធកតរៈធម៌មួយដល់ដីគ្រប់ប្រការទីដីក្នុងប្រតិមាសូមនមស្ការថ្វាយគុំគន្ធាប្រសាទគុណហេតុប្រសាទទាំងពីរប្រការគឺបានដល់ព្រះអរិយសង្ឃសម្ទេសម្ពុទ្ធោស្ដីគ្រប់ Bye. គឺដែលកើតឡើងក្នុងយត្តាកន្លះខែនេះគឺសុខថាសម្រាប់មកពីចិត្តសម្រាប់មកពីចិត្តបងកើតពីការឲ្យទានស្រីការឲ្យទានដូចជាដាក់បាតគោឬក៏ប្រទានចង្ហាន់ប្រសងឬក៏បងអែមចង្អាមយឺតគូលំស្រក់លំគ្រៀងនឹង ជាកុសលធម៌កាន់ដល់គឺចិត្តជ្រះថ្លាក្នុងការបរិច្ចាគគឺចិត្តជ្រះថ្លាក្នុងការបរិច្ចាគគឺទានហើយក្នុងរយៈកាលកម្លាំងខែហ្នឹងមិនមែនត្រឹមតែធ្វើទានប៉ុណ្ណឹងទេហើយទាំងប្រសាសិលទានគឺចិត្តជ្រះថ្លាក្នុងសិលក្នុងវិរិយ វាទាំងតាំងគឺមិនកាប់សម្លាប់ដូចឆក់មិនប្រព្រឹត្តខុសកម្មមិនពុកកអបមិនប្រព្រឹត្តច្បាប់គឺអប់រំកាយនិងអប់រំវិជ្ជាសុទ្ធតែសេចក្តីល្អទាំងអស់នឹងគឺសុទ្ធតែជាចលធម៌ដែលកើតឡើងតាមផ្លូវចិត្តទាំងអស់នឹងជាប្រមុខជាប្រធានសម្រាប់ចិត្តហើយ ប៉ុណ្ណឹងទេថែមទាំងបានមកពេញនៅភាវនាកម្មអំពើពីការអប់រំភាវនានឹងប្រែថាការអប់រំអប់រំចិត្តយើងហើយជាតាភាវនាក្នុងទីនេះគឺសំឡៃយកចេះរសាចិត្តចេះរសាចិត្តក្នុងការធ្វើបុណ្យធ្វើកុសលព្រោះនៅក្នុងពេលនេះគេហៅរដូវវស្សាវាជួបគ្នានឹងរដូវភ្លៀងធ្លាក់ ពេលខ្លះពុកដៃពេលខ្លះពុកទឹកលឹកមុខលឹកក្រោយទៅទឹកខោទៅទឹកខោអីគឺពុទ្ធបរិស័ទអត់ស្មុគទាំងអស់ដើម្បីប្រយោជន៍យកនៅចង្ហាន់បណ្ដាបាទាំងអស់ដែលបានខ្លួនធ្វើមកពីគេអថាគឺយើងមកវត្តធ្វើបំសមាធិទីក្រុមរបស់ខ្លួនផងព្រោះរដូវបន្ទានហើយដើម្បីឲ្យគឺពលិសោ ដោយមេត្តាបេតាវិទ្យាទាំង7សន្តានដែលបានចែកឋានវិខណ្ឌលះបងលោកទៅតាមលោកសមុទ្ធផលព្រោះហើយចិត្តនឹងគឺអំណត់សម្រាប់បើទៅជាចិត្តនឹងវារួញរីវាខ្លាចនៅខ្លាចលាមិនចាំមកឧស្សាហជនអាចប្រលឹកអាចបង្ខំចិត្តនឹងអាចច្រានចិត្តឲ្យឃើញនឹងឲ្យច្រានឲ្យផុតទៅមានចិត្តដែលជាលាមត្រឹមប្រែឧស្សាហក្នុងឧស្សាហ ហ្នឹងសត្វថាជាធៀវនាហើយសត្វចិនជាតធៀវនានោះគឺការអប់រំចិត្តញ៉ៃហើយក៏ពុទ្ធបរិស័ទទាំងឡាយបាននមស្ការនេះនមស្ការក៏ជាការចាត់ធៀវនាកម្មមួយដែរនមស្ការពុទ្ធគុណធម្មគុណសង្ឃគុណនឹងគឺដោយសារមានចិត្តនឹងឡំមុខមានចិត្តនឹងលចងចាំ ចិត្តចង់ចាំនៅអក្សរាបរិបនៅទៀតទៅវិស័យស្វ័យគុំខំឲ្យចិត្តនឹងឯងមិនជឿទៅក្នុងគុណរបស់ត្រៃរតន៍ផងនឹងគឺចាត់តែជាធៀបលាកម្មហើយពុទ្ធបរិស័ទមួយចំណាយទៀតគឺបានថែទាំងចម្រើនកម្មដ្ឋានដូចជាចម្រើនណាវត្តស្ទេកម្មដ្ឋានក្តីឬក៏ចម្រើនអសកម្មដ្ឋានក្តីការកតស្ទេកម្មដ្ឋានក្តីឬក៏ចម្រើន នៅអនិច្ចទុក្ខអនត្តាដែលលោករាប់ថាជាទេវធម៌ឯងគឺថាបានចម្រើនទៀតដើម្បីទុកចិត្តដើម្បីប្រឡងចិត្តឬក៏រំលងចិត្តលោកជាទូសម្មហតមឯងសុទ្ធតែជាបុសលធម៌នៃកើតតាមរយៈនៃការអប់រំនិងធៀបវានឹងព្រមមកពីចិត្តជាស្លានាំមកនៅបុសលចូលឡើងទៅទីទៅអចិត្តធម៌យ៉ាងនេះ ហើយមិនត្រឹមប៉ុណ្ណឹងទេសត្វជនហើយកលាខែនេះគឺពុទ្ធបរិស័ទ10អំពីនៃអបជាចនៈធម៌គឺចេះគោរពនមស្ការថ្វាយបង្គំដល់ព្រះអង្គដល់ព្រះរាជាតាមសិលវត្តសិលតីបាទសម្បត្តិព្រះជាចាជាពិសេសគឺចេះគោរពញាតិណាបិតាញាតិណាបិតានៅកំពុងរស់នឹងក្តីឬក៏ញាតិណាបិតាដែលអស់អាយុសង្ខារទៅហើយក្តី មេត្តាមេត្តាដែលកំពុងរស់នឹងយ៉ាងម៉េចទៅសត្វវិជនគឺគាត់កំពុងតែមានជីវិតមិនទាន់ស្លាប់ទេកំពុងតែមានជីវិតនៅឡើយហើយក៏នឹកឃើញថាខាងខែបុនខែទៀនដឹកបុនជុំបឹងកូនប្រុសកូនស្រីរបស់ប្រយុទ្ធជុំមេត្តាបេតាជុំលើជុំចាក់គាត់ ឬក៏ពេទ្យជាឬក៏អ្វីមួយដើម្បីឲ្យនឹងទុកនៅម្ដាយទៅបំពេញកុសលជួបបាត់កលខែនេះបន្តបន្តនេះនេះជាកិច្ចការកុសលរបស់យើងហើយមិនមានតាមបណ្ដាទៅរួចហើយចុះមានតាមបណ្ដាដែលស្លាប់ទៅយ៉ាងម៉េចហ្នឹងពេលនេះមានតាមបណ្ដាស្លាប់មែនប៉ុន្តែនៅបច្ច័យ3នៅបច្ច័យ3តាមគាអាស្ថានតាមវត្ត ឬក៏នៅតាមវាលឬតាមស្មារតីស្ដីចិញ្ចារបស់គ្រូចឹងទៅទៅក៏ទៅជ្រះទៅកាត់ព្រៃសំអាតនៅលើបានទៅបានឯងហើយមានលើបងស្គរក៏ជឿចង្ហាន់រាប់បានចឹងទៅនឹងឈ្មោះថាធ្វើអបិច័យណាចំពោះមេត្តាមេត្តាទៅគាត់ប្រាប់ស្បាយ អង្គហើយសូមសម្រាប់ពរបងលេខាតាសម្រាប់សំគ្រាចទេវងព្រះអង្គគាត់ឈ្មោះមាយ៉ាព្រោះរាជសម្ដេចតាំងពីសង្គមរាជនិយមមកសម្ដេចសង្គ្រេតជួនណាហើយមកដល់សម័យបច្ចុប្បន្ននេះកូននៅជា ស្លាច់របស់សម្ដេចសង្ឃរាជទេពវងយើងដែរហើយថ្ងៃនេះជាថ្ងៃ11ខែតុលាឆ្នាំ1999ត្រូវថ្ងៃទីរោចទីកើតខែអសត់ចឹងណាព្រះអង្គបាននិមន្ត មកពីវត្តនន្ទមនីដើម្បីព្រះអង្គចង់ជួបសៃលបតៃនិងសៃលវ័នជាដូនជីហើយនៅក្នុងវត្តប្រាងផ្លែតនេះគឺក្រោមការដឹកនាំរបស់សម្ដេចព្រះសង្ឃរាជជាទឹកដីនឹងការរៀបចំនៅក្នុងខេត្តកែវនេះទាំងមូលឲ្យមាន មជ្ឈមណ្ឌលវិបស្សនាបុរៈទូតខាត់កែវហើយខ្ញុំកណាអាត្មានឹងពុបានព្រះអង្គនឹងសម្ដេចលោកបានរៀបចំជាច្បាប់ក្រមទៅតាមលក្ខណៈតាមទៅជាប្រធានកិត្តិយស ក្នុងមជ្ឈមណ្ឌលខេត្តកែវយើងនេះហើយក្រោយពីការបានច្បាប់តែងតាំងជាផ្លូវការហើយស្ដីពីការបង្កើតឲ្យមានក្នុងការមជ្ឈមណ្ឌលដូចតទៅនេះសប្តាហ៍ថ្ងៃលោកអាចារ្យនិងព្រះអង្គដែលជាប្រធាន មិនដល់អោបស្លាប់រួមនៅក្នុងវត្តប្រាងតែតែជាព្រះធម្មេចាដើម្បីបណ្ដុះបណ្ដាលធម៌នៃដើម្បីដល់លោកតាសីលវតីលោកយាយឧបាសិកាសីហើយសីលវ័ននិងសីលវតីដើម្បីនឹងធ្វើវិបស្សនាចរិយាហើយនឹងមាន បែកចែកជាសាខាហ្នឹងគ្រប់ប្រមាណកន្លែង7ហ៎មានប្រមាណកន្លែងនោះហើយដល់សប្ថ្ងៃនេះគឺថាការរៀបចំឲ្យមានច្បាប់ហៅថាលោកយៈវិន័យសម្រាប់ប្រណិប័តក្នុងមជ្ឈមណ្ឌលទូតខច្ចកែវហើយសប្ថ្ងៃលោកអាចារ្យ ព្រមទាំងព្រះអង្គដែលជាប្រធានលោកយាយលោកតាដែលជាអ្នកមកសិក្សាធ្វើចិត្តធ្វើគំនិតឲ្យត្រង់ឆ្ពោះទៅព្រះវិន័យនិងព្រះធម៌នឹងតាមផ្លូវចិត្តហើយកសាងសាលាអឺធម្មសភាមួយសម្រាប់បណ្ដុះបណ្ដាល នៅព្រះធម៌នៅព្រះវិន័យដើម្បីឲ្យបានគ្រប់ប្រណបាត់នឹងឲ្យត្រូវការប្រព្រឹត្តបានមួយខ្នងហ្នឹងគល់ទៅបណ្ដោយមាន36ម៉ែត្រហើយទទឹងមាន20ម៉ែត្រជាទីស្នាក់ការវិបស្សនាទៅដែរហើយឯកលានេះ ការទៅចប់ចាប់ដើមអត់តាមមកក៏ទៅជាមិនទាន់ហៅជាស្ថាពរនៅឡើយទេបើតាមកថេតេនោះអស់ប្រមាណប្រមាណលានឯកាហាអស់80លានណានៅ ក្នុងវត្តប្រាងដែកមជ្ឈមណ្ឌលទូទាំងខេត្តកៅយើងមានសពមានពិស្នាល្អបានព្រះអង្គនិមន្តមកឲ្យជាព្រះទូធម្មមេចាមួយទូទាំងប្រទេសរបស់យើងព្រះអង្គបាននិមន្តសម្លេចសម្លាដើម្បីការបន្លប់ទៅតាមសោធទៅតាមសោវិន័យនិងការឲ្យនិយាយតាមប្រន្តាប់ ធ្វើយ៉ាងម៉េចឲ្យបានត្រង់ឆ្លៅដើម្បីកុំឲ្យចិត្តងាកលេងប្រាជ្ញាអំពីមេត្តារបស់ពុទ្ធនិងពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធនេះយើងហើយបើចឹងទៅខ្ញុំកណាមានបញ្ហាយោបល់អាចារ្យនេះសូមថ្លែងអំណរអរគុណណាស់ហើយសប្តាហ៍ថ្ងៃនេះកំពុងតែមានភារកិច្ចនឹងពុទ្ធច្រើនតែថ្ងៃ ថ្ងៃ18ហ្នឹងទៅសម្ដេចប្រសាទព្រះរបស់យើងព្រះអង្គជាងទៅវត្តពោ7ផងតាមឯកក្រមគឺឯកក្រមមិនខិនគាត់ឲ្យវិខិតមកក្នុងកណាមចាស់ដើម្បីទៅស្វាគមន៍សម្ដេចនៅវត្តពោ7នៅថ្ងៃ18ខែខែកុលានេះ ខាងមុខនេះអញ្ចឹងគឺថាសូមអរគុណណាស់ហើយជាតាលោកគ្រូព្រោះលខិតមកមកដល់ជប់មិញយប់ទៅហើយមិនបានជាប្រម៉ែប្រមូលអីកូនចៅអត់មកច្រើនទេបាទតែប៉ុណ្ណឹងទៅព្រោះមិនដឹងហក់ប្រមាណប្រមាណបើអញ្ចឹងគាត់ថាបានតិចតួចណាគាត់ថាប៉ុណ្ណឹងគឺជាការសំរុំហើយព្រោះបើទៅអង្គសោក៏មានប្រធាន ដឹកនាំយាយយាយនេះលោកខាងសុខខាងកំមានលោកយាយនោះហ្នឹងគូគាត់ជាឆែនមួយដែរហើយលោកខាងព្រៃមានលោកខាងសុខខាងសុខអីហ្នឹងមានច្រើនកន្លែងដែរគាត់ព្រមមិនបានគេផ្សព្វផ្សាយគឺគួរគេខាត់ទៅដល់ម៉ោង6ទៅហើយម៉ោង6យប់ទៅហើយតែគាត់បានខ្ញុំកណាគាត់បានយកលោកយាយ ស័យបច្ច័យនឹងបានមកតែ4នាក់ទេ5នាក់ក្នុងកណាបូនឡានប៉ុណ្ណឹងយកមកឆោតទឹកជីលំអស់តែអញ្ចឹងសុំប្រទេសប្រទេសបំសាអង្គអង្គមានលក្ខៈមានបារមីថែសាអង្គមានសុខភាពបាត់បោជនមានយុជឿនយូរដើម្បីដឹកនាំកងចៅរបស់អង្គជាសាស្ត្រានុសិស្សបានប្រកបបណ្ដា លោកថយលែងធ្វើបាសនារយៈនេះសូមមកបានសេចក្តីសុខសេចក្តីចម្រើនឲ្យមានប្រជជនមានអាយុយូរយូរវែងឆ្ងាយជាមលោកអតិជានៃពុទ្ធសាសនាពុទ្ធបរិស័ទឲ្យបានសុខចម្រើនដោយសេចក្តីអង្គថ្នាសូមចប់បណ្ណិត ព្រះព្រះពុទ្ធជាមជ្ឈមណ្ឌលវិបស្សនាព្រះកម្ពុជានៅសូនដល់កាយចំពោះព្រះគណៈអធិបតីចូលក្នុងវិបស្សនាខេត្តកៅនៅសូមនមស្ការដល់សូមរបស់ពតដល់ជ័យសីលវត្តក្នុងតាសីលវត្តៃជាដើមដែលបានមកមាននៅក្នុងទីនេះ ក្នុងពេលនេះក្នុងគណៈសូមធ្វើអបាយការអំពីការបង្ខាត់បង្រៀននៅក្នុងរដ្ឋខ្លាំងណាស់នេះកម្មវិធីដែលខ្ញុំកណ្ដាបានរៀបចាត់តាំងបង្រៀននឹងគឺដឹកនាំអំពីតកោខ្យល់4 គឺឲ្យគាត់ចម្រើននៅព្រះណាបាទតិគឺខ្យល់ក្រុមខ្យល់4តកូលគឺក្រូលទី1ក្រុមខ្យល់ចេញវែងចូលវែងក្រុមខ្យល់ទី2គឺតកូលខ្យល់ចេញផ្លៃចូលផ្លៃហើយនឹងក្រុមខ្យល់ទី3គឺខ្យល់សាមានពេញសពតកាយក្រុមខ្យល់ទី4គឺខ្យល់ ល្អិតល្អិតម៉ត់បោកស្ដើងស្ដើងនឹងគឺសម្រាប់ដឹកនាំឲ្យគាត់ចម្រើននៅតកោខ្សោពុទ្ធកោលហើយនឹងឲ្យគាត់បង្បានស្ដាប់ហើយបង្រឹងនៅបេខាចិត្តគឺប្រមូលចិត្តដាក់ដើមជូងហើយឲ្យគាត់បង្រឹងនៅបេខាចិត្តឲ្យតាឆ្លាដោយវិស័យ15ហើយបន្តបន្តទៅទៀតខ្ញុំកណ្ដាលដឹកនាំឲ្យគាត់រៀនកម្មដ្ឋាន30 កុំសាក់7ដាក់សាក់5មេកសិន10អនុសតិក10អសព10និងអបញ្ញា4អអបញ្ញា4និងអឺមកទេអបញ្ញាមិនមិនដល់នេះទេហើយនឹងព្រោះវាហេតុថា3នៅក្នុងកម្រាលដុំគាត់ សម្រាប់នៅក្នុងវិជ្ជាមណ្ឌលសពថ្ងៃនេះនឹងខ្ញុំអស់សេចក្តីទៅប៉ុណ្ណឹងដឹកនាំធម៌វិន័យតាំងពីសិក្ខាបទកម្មបទ10ឲ្យគាត់សិក្សាវិន័យអភិរវិន័យនិងភិរវិន័យចប់រាល់ថ្ងៃ សង្ឃពុទ្ធសៈនមោតស្សៈភគវៈតអរតោសម្មាសម្ពុទ្ធសៈនមោតស្សៈភគវៈតអរតោសម្មាសម្ពុទ្ធសៈខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រតិបដីគណៈកម្មាធិការប្រស្នាវរៈប្រចាំខេត្តនិងប្រធានមេចាប្រចាំចំណុច ព្រមទាំងប្រកណាយធេរានុសារៈគ្រប់ព្រះអង្គដែលបានចូលរួមសិក្សាក្នុងទីនេះនឹងសូមចម្រើនពរដល់លោកតាសិលវ័នលោកយាយសិលវតីលោកចាគណៈកម្មការនិងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមសិក្សាក្នុងវគ្គសិក្សាក្នុងអាសានេះនៅក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ ប្រចាំខែតកែបន្ទាប់ពីបាក់ដឹកបាយការរបស់គណៈប្រដីនិងសេចក្តីរាយការណ៍ពីការបដិបត្តិរបស់ប្រធានវិចារដែលជាអ្នកទទួលចរិយបង្ហាត់បង្រៀនក្នុងទីនេះខ្ញុំប្រកាសណាមានពេតេប្រមោនរីករាយត្រេកអរចំពោះការប្រេសន្ធារៈដោយពធ នៅក្នុងពេលនេះខ្ញុំកណាដែលបានឈានមកនេះគឺមិនមានគម្រោងទី3ថ្ងៃទេគ្រាន់តែមានកំណត់ថាចង់មកកាន់មកចំណូលខេតនេះជាច្រើនដងហើយតែរកឱកាសមិនទាន់បានសោះតែទើបតែផុតអំពីភ្ជុំបិណ្ឌនេះក៏នឹកឃើញថានឹងធ្វើដំណើរមកជួនជាលោកយាយគាត់ធ្វើដំណើរទៅនឹងក៏ដាក់គាត់មកដល់មក ព្រោះឱកាសបើសិនជាចេះទុកឲ្យវែងទៅវែងទៅទៀតនឹងវាថ្ងៃណាមកមកដល់អញ្ចឹងតន់ជាតិឱកាសបានក្នុងរយៈកាលកម្លាំងដែរនេះមិនតន់ចេញប្រកាសហើយយ៉ាងទៀតក្នុងវសានេះក៏ពុទ្ធសាសនិកនៅបរិបត្តិធម៌ក៏កំពុងតែនៅបរិបត្តិនៅឡើយដូច្នេះខ្ញុំបណ្ដាអាត្មាភាពមុននឹងបញ្ជាក់ អំពីការងារកិច្ចការវិបស្សនានេះគឺចង់បញ្ជាក់សាររើឡើងវិញអំពីកម្មវិធីសិក្សាវិបស្សនាធរៈដែលមានក្នុងបច្ចុប្បន្ននៅក្នុងទីនេះជាមជ្ឈមណ្ឌលវិបស្សនាធរៈហើយនៅឥណ្ឌូនេស៊ីនោះពីដើមមកក៏ជាមជ្ឈមណ្ឌលប្រណតនៈកម្ពុជានៅតាមបណ្ដាខេត្តមជ្ឈមណ្ឌលប្រណតនៈខេត្ត តែឥឡូវនេះសម្ដេចព្រះសង្ឃរាជព្រមទាំងរដ្ឋមន្ត្រីក្រសួងធម្មការបានសម្រេចយកបរិស្ថានវត្តលំពន្លីនិងអសង្ឃសន្តិវត្តទាំងពីរនេះគឺឲ្យคล้ายទៅជាពុទ្ធមណ្ឌលបានចេញស្ដីប្រកាសនៅក្នុងថ្ងៃទី27ខែបៃហាឆ្នាំ1999 ហើយសេចក្តីប្រកាសនោះក៏បានបង្កើតឡើងក៏បានតែងតាំងឡើងជាផ្លូវការដោយមានខ្ញុំប្រកាសណាស្មារតីជាអ្នកដឹកនាំឲ្យរៀនសូត្រលំដាប់អំពីនោះមកពុទ្ធមណ្ឌលក៏បានបង្កើតគណៈកម្មាធិការពុទ្ធមណ្ឌលកម្មាធិការនៃប្រជាជាតិកម្ពុជានេះមានដល់19រូបសម្រាប់ដឹកនាំដំណើរការនៅខាងព្រះនគរៈ ហើយបន្តតាមខេត្តហើយនឹងស្រុកបង្កើតទៅជាមជ្ឈមណ្ឌលតាមវត្តជាមណ្ឌលនេះជាប្រព័ន្ធនៃការបង្កើតទីតាំងដើម្បីឲ្យដំណើរការពុទ្ធមណ្ឌលឬក៏ដំណើរការមជ្ឈមណ្ឌលតាមខេត្តតាមស្រុកមណ្ឌលគឺសំខាន់បំផុតគឺនៅលើឋានៈដឹកនាំដែលយើងបានកំណត់ថាជាគណៈកម្មាធិការ សុខសំឡូលលោកក៏ជាគណៈកម្មាធិការមជ្ឈមណ្ឌលហើយនៅតាមខេត្តនីមួយៗគឺពឹងផ្អែកទៅលើប្រាក់នៃគុណប្រាក់ឡាក់គឺមិនព្រៃសំឆ្នាក់លឿនទាំងអស់ហ្នឹងហើយនឹងមិនព្រៃទូទីធម្មតានឹងថាខេត្តគឺសំខាន់លើអ្នកដឹកនាំស្រុកដូចគ្នាហើយតាមវត្តសំខាន់នៃចារិកាវត្ត ហើយនៅក្នុងប្រទេសកម្ពុជាយើងនេះមជ្ឈមណ្ឌលដែលយើងបើកជាផ្លូវការបាន4ហើយបាន4ហើយគឺនៅខេត្តតកែវយើងឯងមួយហើយដែលមានវត្ត5បាទជាទីស្នាក់ការហើយនៅខាងខេត្តពិសេសគឺក្នុងសម្បុកក្នុងសម្បុកជាទីស្នាក់ការជាកន្លែងមជ្ឈមណ្ឌលខេត្តពិសេស ហើយនៅខាងក្រុងកែបហើយភ្នំចិនកតានឹងក៏បានបើកទៅជាមជ្ឈមណ្ឌលក្រុងកែបខេត្តកពតខេត្តកពតក្រុងកែបនឹងមានមជ្ឈមណ្ឌលជាមួយទេទៅចូលគ្នាមកវាគុណនឹងពីរទៅចូលគ្នាជាអ្នកដឹកនាំហើយខាងខេត្តជំរាបបើកមុនមុននេះ គឺចំណុចសំរបស់យើងទៅបើកពេលអង្គសន្បាតនៅខេត្តជំរាបហ្នឹងបើកបដៅទៅយកវត្តប្រាំគុណខេត្តនៅក្នុងទីរំខេត្តជាមកចណ្ដុលសម្រាប់ដឹកនាំបខនឹងវត្តដែលបើកទៅជាផ្លូវការនៅតាមមកចណ្ដុលខេត្តមាន4កន្លងមកហើយក្នុងខេត្តមួយមួយមានសាខាទៅតាមស្រុកតាមវត្តគឺថាមានចំនួនច្រើន ហើយខ្ញុំមិនណានមិនទាន់បានដើរសក់ទុកនៅរាល់ពេលនេះប៉ុន្តែនឹងជាយាមថាទៅបានដល់មណ្ឌលមួយមួយក្នុងមួយឆ្នាំបានម្ដងហើយកម្មវិធីសិក្សាគឺជឿនត្រូវបានឯកភាពគ្នាខ្ញុំកណាបានរៀបចំប្តីណែនាំអំពីរបៀបសិក្សាសាសនាក្រនេះឲ្យបានឯកភាពគ្នាទូទាំងប្រទេសដោយមានសញ្ញាចុះអក្សរសាស្ត្រលេខារបស់សម្ដេចព្រះសង្ឃរាជ ខែហ្នឹងហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងធម្មការនឹងបានផ្ញើតាមខេត្តច្រើនទូសន្បាគឺកម្មវិធីសិក្សាវិបស្សនាតរៈនៅក្នុងប្រទេសកម្ពុជាយើងនេះមិនមែនជារឿងផ្លែកពីសម័យព្រះទេប្រកាសណាសាធុជនខ្លះមិនបានគិតទំនងថាប្រហែលជាថ្មីធរថ្មីឬក៏ធរសម័យអីចឹងហើយ ប៉ុន្តែតាមពិតនោះមិនមែនធរថ្មីធរសម័យទេគឺជាបុរាណធម៌តាំងពីឆ្នាំ2543នៅតាំងឆ្នាំដំបូងថ្មីព្រះកន្លងមកគ្រាន់ថាយើងមិនបានគិតយើងអត់បានគិតណាកិនរបស់យើងខ្លាចតែយើងអត់បានគិតហើយក៏វ័យបណ្ឌិតអ្នកប្រាជ្ញ ដែលចេះចាំក៏ពីដីកាផ្នែកខាងវិបស្សនានៅក្នុងប្រទេសកម្ពុជាយើងក៏មិនច្រើនទៀតពីបរមរាណងទៅយើងច្រើនទេរហូតមកដល់នាបច្ចុប្បន្នកាលនោះក៏យើងមិនសូវមានច្រើនដែរនៅក្នុងបត្រៃវដកមានច្រើនណាស់សូត្រដែលពោលអំពីត្រៃសិក្ខាសិលសមាធិបញ្ញា ជាពិសេសកពីមួយដែលយើងរាប់អាននៅក្នុងពុទ្ធសាសនាមណ្ឌលគ្រប់ប្រទេសទាំងអស់ដែលរដ្ឋាជាកំពីត្រឹមត្រូវដែលឈ្មោះថាកំពីហ្នឹងគឺគឺត្រឹមត្រូវបានដល់កពីវិសុទ្ធញ្ញៈកពីវិសុទ្ធញ្ញៈនេះគឺលោកពលអំពីសិលសមាធិបញ្ញាហើយសិលនិទេសសមាធិនិទេសបញ្ញានិទេសនិទេសនិទេសនឹងសំដែង សិលនេះទេសំដៅអំពីសិលសមាធិនេះទេសំដៅអំពីសមាធិបញ្ញានេះទេសំដៅអំពីបញ្ញាហើយខទាំង3លោកហៅត្រៃសិក្ខាត្រៃនេះក៏3សិក្ខាបានន័យថាគុណជាតិដែលអ្នកបួសក៏3រៀនសូត្រក៏3សិក្សាក៏3បប្រតិបត្តិ អញ្ចឹងផ្លូវសិក្ខានឹងបាននៅគណៈបួសអ្នកបរិបត្តិធម៌ត្រូវប្រព្រឹត្តទៅតាមខ3ហ្នឹងគឺសិលសមាធិបញ្ញាធម៌ហ្នឹងព្រះសម្ដែងរួចហើយសិលលោកចាត់ជាលម្អបត់ដើមដែលមានបទបល័យថាអតិកលយាណៈនឹងសិលអតិកលយានេសីលੰងនឹងសិលហ្នឹងគឺមានលម្អបត់ដើម ផ្ដល់សមាធិលំអបកណ្ដាលមានមជ្ឈមៈកល្យាណៈហើយដល់បញ្ញាលំអបចុបរិយោសានកល្យាណៈបញ្ញាយបរិសុទ្ធទេសត្វតែបរិសុទ្ធដោយបញ្ញា thank you បន្តមានសាលាពុទ្ធិកៈសំសិក្សាសាលាពុទ្ធិកៈមធ្យមសិក្សារហូតដល់ឧត្តមសិក្សាមហាវិទ្យាល័យទៀតដែរចឹងយើងយើងនិយាយសក្តិថាយើងរៀនពីគម្ពីរវិកមួយកចាយណៈគម្ពីរធម្មបទកថានិងកលតិទិនីវិសុទ្ធិមគ្គកាថាបរមោវិហោហើយទៅនឹងនៅខាងគាត់អត់ មិនដល់បានគឺច្រើននិយាយថាចាស់លេខស្លាប់លេខរោងអាចារ្យផ្លូវអាចារ្យមហាវិទ្យាល័យសាស្ត្រាចារ្យនៅក្នុងប្រទេសកម្ពុជាជានឹងគឺទីសម្ដេចដែលសង្ឃរាជជនណាបងជន់មុនលោករៀបចំមានទាំងការសិក្សាមានទាំងកម្មវិធីសិក្សាហើយមានទាំងសញ្ញាបត្រព្រោះរៀនបលែងចេះក៏មានធម្មវិន័យថ្នាក់ត្រីថ្នាក់តូថ្នាក់ឯក 3ថ្នាក់ដែរបល័យក៏មាន3ធម្មវិន័យក៏មាន3ដោយឡែកវិបស្សនាតរៈនៅក្នុងសម័យនោះមិនទាន់មានកម្រគេហៅមិនទាន់មានកម្រដូចសោតចឹងសារទៅមិនទាន់ក្រមបានទេម្ល៉េះហើយការសិក្សាបស្សនាតរៈក្នុងសម័យដើមទៅតាមដោយឡែកតាមគ្រូតាមជនបទ មានចឹងដែរមិនមែនអត់ទេតាមវត្តតាមភ្នំអីតំបន់អីប៉ុន្តែគេមិនបានចាប់អារម្មណ៍ថាម៉េចទេគេនៅដាច់ដលែកដលែកទៅរហូតដល់មានពណ៌ខ្លះជាក់ទៀតបានទៀតលះអាសកលត្រឡប់ទៅក៏មានប្រាប់ដែរព្រោះធន់វាខ្លាំងនឹងវាធន់យ៉ាងម៉េចលះគ្នាហើយមានកលែងខ្លះក៏វាចំទៅតាមទៅពីដីការបស់ពុទ្ធ មានកលែងខ្លះក៏ប្រើពាក្យសម្ដីឆិតឆិតហើយមានកលែងខ្លះក៏ប្រើពាក្យសម្ដីខុសខុសព្រោះព្រោះក្នុងសម័យនោះអ្នកប្រាជ្ញខាងភាសាបាលីមិនទៅជ្រៅខាងវិបស្សនាអ្នកប្រាជ្ញខាងវិបស្សនាមិនចេះទៅពីនេះអត់អត់ទីចង្វាក់គ្នាទេអត់ទីប្រចាំដៃឡែដៃឡែនេះគ្នាទៅ តែដល់ពេលនេះយើងរៀបចំបានយើងរៀបចំបានកម្មវិធីសិក្សានឹងឲ្យទៅជាប្រព័ន្ធសិក្សាមានច្បាប់មានកម្រិតអញ្ចឹងបានមានការសិក្សា3ថ្នាក់ដែលយើងត្រូវចងចាំទាំងអស់គ្នាគឺថ្នាក់បឋមនៃបស្សនាថ្នាក់មធ្យមនៃបស្សនាហើយថ្នាក់ឧត្តមនៃបស្សនា ចឹងវិតាខ្លះក៏ស្គាល់ក៏អត់ទាន់ដឹងទេហើយពេលហ្នឹងក៏យកសភៅហ្នឹងមកដែរកម្មវិធីសិក្សាមកខំវិបស្សនាមកជុំវិបស្សនាដំវិបស្សនាហើយបឋមវិបស្សនាទៅសិក្សារយៈពេល3ឆ្នាំនឹងគិតជាមជ្ឈមភាពដំបងសំគួរដល់ការបប្រតិបត្តិ ទៅតាមកម្លាំងវ័យកម្លាំងស្មារតីនិងតម្រេះវិជ្ជាហើយមកជុំសិក្សាវិបស្សនានឹងសិក្សា4ឆ្នាំហើយដល់វិបស្សនាសិក្សា5ឆ្នាំហើយការសិក្សានឹងមានកម្មវិធីប្រឡងប្រឡងវិបស្សនាអញ្ចឹងបានខ្ញុំបណ្ណាបានផ្ញើជូនមកឲ្យតាមខែតាមដុល្លារ ថ្ងៃ9ដល់11ហ្នឹងគឺពុទ្ធមណ្ឌលរៀបចំកម្មវិធីប្រឡងខែនេះចំនួនមានកម្មវិធីប្រឡងប្រឡងវិបស្សនាប្រឡងសាបឋមប្រឡងសាមជ្ឈមប្រឡងស្នាបកដល់ជាប់ទៅមានចេញវិញ្ញាបនបត្រវិបស្សនាស្នាបឋមមជ្ឈមនិងអន្តរ នឹងសមត្ថភាពដែលត្រូវប្រឡងហ្នឹងមិនមិនរើសទេមិនរើសថាតរសិលវ័នសិលវតីអត់ទេ ក្រហោះគ្រប់គ្រងផ្ទះក៏ដោយអ្នកនៅក្នុងវត្តក៏ដោយអ្នកកាន់សិល5ក៏ដោយសិល8ក៏ដោយសិល10ក៏ដោយអ្នកមានវ័យ3បឋមវ័យក៏ដោយមជ្ឈិមវ័យក៏ដោយបច្ឆិមវ័យក៏ដោយ ឲ្យតែមានចំណេះចេះដឹងវិបស្សនាទៅតាមកម្មវិធីសិក្សាគឺមានសមត្ថភាពចូលប្រឡងបានដូចនេះដូចគ្នាអស់នឹងយ៉ាងមានប្រកាន់សមត្ថភាពទេឲ្យតែមានចំណេះដល់ចូលប្រឡងបានដូចនេះអ្នកចេះអសក៏ចូលប្រឡងបានអ្នកអត់ចេះអសក៏ចូលប្រឡងបានពួកប្រឡងនោះវាអត់មានសរសេរផង ឡងបស្សនាចឹងបានគេសួរខ្ញុំបណ្ណាថាចុះប្រឡងបស្សនាទៅប្រឡងយ៉ាងម៉េចបើប្រឡងអត់ដល់វិន័យបល័យគេទៅសេគេមានវិញ្ញាណខ្លាំងទៅចេញមកទៅសេយើងមានវិញ្ញាសាដូចគ្នាប៉ុន្តែចេញមកសួរមួយចេញមកទៅសេមួយចេញមកសួរផ្ទាល់ណាធ្វើតេស្តផ្ទាល់យើងចង់និយាយថាអញ្ចឹងអត់មានកាហ្វេផងការប្រឆាំទៅមានប្រឡងមាន3បែប ប្រឡងទី1ប្រឡងអង្គុយសមាធិអង្គុយដំណាថោកព្រះដាក់អំណត់ម៉ោងថា8ថាម៉ោងថាកន្លះម៉ោងឬក៏1ម៉ោងឲ្យដូចប្រគូលបងអញ្ចឹងតាំងអង្គុយបានគឺប្រឡងជាប់មួយនិងវិញ្ញាសាមួយវិញ្ញាសាទី2ប្រឡងគឺឲ្យសិក្ខាកាមហ្នឹងណា អ្នកបប្រតិបត្តិធម៌ហ្នឹងគឺនិយាយពីការត្រាស់ដឹងធម៌ខ្លួនឯងអត់មានលក្ខទេហើយមេប្រយោគមានគណៈមេប្រយោគតំណាងសម្ដេចព្រះរាជតំណាងក្រសួងធម្មការនិងតំណាងគណៈកម្មាធិការឬយកអាចារ្យចេះឆ្លាតឆ្លាតទៅមេប្រយោគអង្គុយចាំស្ដាប់ព្រាប5 6នាក់ ហើយដាក់កន្លងមានម្នាក់ឯងអង្គុយទៅនិយាយពីការផ្លាស់ដឹងធម៌របស់ខ្លួនអង្គុយទៅយ៉ាងមិនកើតធម៌យ៉ាងមិនដូចកន្លងណាបានកងចោទី1យ៉ាងមិនទី2យ៉ាងមិនទី3យ៉ាងមិនទី4យ៉ាងមិនថាអ្នកចេះកសិនគេថាអូកសិនដីកសិនទឹកភ្លើងខ្យល់អីមិនមិនទៅតាមគេចឹងទៅកម្មដ្ឋាន35កម្មដ្ឋាន35 ដែលសិក្សាក្នុងបឋមឯកសនានេះគេអាចប្រឡងបានមកជុំមានតែ10មានតែ25កម្មដ្ឋាននេះនឹងប្រឡងអញ្ចឹងប្រឡងឲ្យនិយាយឃើញហើយវិបស្សនាឃើញមិនខ្លះដល់និយាយហ្នឹងជារបៀបទី2ដល់របៀបទី3គឺសួរឆ្លោតកន្លែងណាដែលយើងមិនទៅច្បាស់លាស់ទេសួរ សួងពីសិលតណាឲ្យសិលតណាឲ្យកម្មបោះសួរចឹងសួរពីវិន័យច្រើនទៅសួរពីវិន័យអញ្ចឹងបើសិនជាសិក្សានឹងគ្រប់3ឆ្នាំប្រឡងក៏ងាយជាប់ព្រួយព្រួយយើងរៀនឡងអញ្ចឹងបានកម្មវិធីសិក្សាវិបស្សនាបឋមមាន3ឆ្នាំឆ្នាំទី1រៀនអីខ្លះរៀនតែតនៈគុំ ណារៀនសិល5សិល3សិល10កម្មបត់20កម្មបត់80បើវិភពសិក្ខាបទ227បើសំនេះតាមសំនេះអត់តនិយាយរឿងសមាធិទេដល់ពេលប្រឡងសួររឿងហ្នឹងអញ្ចឹងឆ្នាំទី1ចាប់ដើមឡើងគឺវិន័យវិន័យសិលរបស់បើចង់បានសមាធិក៏ឆ្លាញ់សិលបើចង់បានសិលក៏រៀនវិន័យបើចង់ចេះវិន័យក៏អន្តិច អញ្ចឹងទៅខាងសន្តបរៈក៏ត្រូវការតិចមកវិបស្សនាក៏ត្រូវការតិចដែរដូចនេះសំខាន់ឲ្យសិក្សាពីការអប់រំចិត្តដោយការចម្រើនណាតាមស្ពេអញ្ចឹងទៅដើម្បីទៀបចិត្តឲ្យស្ថិតនៅក្នុងសិក្ខាគឺស្វ័យលក្ខសិក្ខានៅឆ្នាំទី1រៀនបានប៉ុណ្ណឹងហើយក្នុងមួយឆ្នាំហ្នឹងមាន3វគ្គហ្នឹងគេហៅវគ្គក្នុងមជ្ឈមណ្ឌលឯងមិនមែនវគ្គនៅផ្ទះណា នៅតាមមូលដ្ឋាននេះចង់និយាយថាក្នុងមួយចំនួនមួយមួយក្នុងមួយឆ្នាំត្រូវមានដល់3វគ្គវគ្គទី1ពីថ្ងៃ100ខែវិសាខដល់ថ្ងៃខែដៃខែទីបន្ទាប់ទៅសម្ញាកលៈខែបុណ្យចូលសាវគ្គទី2 100ខែអាសាដល់ថ្ងៃពេញបរមីខែសុទ្ធនេះយើងចិត្តចិត្តដល់ពេលសម្រាប់3ខែ ដល់ផុតទៅសម្រាប់មួយខែដីកឋិនទានវគ្គទី3មួយខែកណិតដល់15កើតខែនេះ3ខែទៀតមួយឆ្នាំរៀន3វគ្គហើយ3ឆ្នាំមកឡងជាប់ទូអត់មានពិបាកល្មមទៅអាយុ80ក៏ឡងជាប់ដែរព្រោះពេលវែងណាហើយបើអ្នកមាននិស័យខ្លាំងរឹតតែចាស់ខ្លាដោយសារគុណធម៌កែរកថា នឹងចឹងហើយការសិក្សាបឋមវិបស្សនានេះក៏មានសិលកណ្ដៅក្នុងនឹងសមាធិកណ្ដៅក្នុងនឹងបញ្ញាកណ្ដៅក្នុងនឹងនឹងតម្រូវសម្រាប់ឧបនិស្ស័យរបស់សត្វអធិស្ឋ័យដែលមាននិស្ស័យតិចអាចសិក្សាសិលសមាធិបញ្ញាខាងផ្នែកបឋមហើយដល់ពេលមជ្ឈមសិក្សាគាត់ខែកចំណេះខែមគុណធម៌ ចូលសមាធិបញ្ញាបានកម្រិតកណ្ដាលបានខែនៅលើកម្រិតទៀតចូលកម្រិតខ្ពស់សមាធិកម្រិតខ្ពស់បន្តិចហើយបញ្ញាកម្រិតខ្ពស់បន្តិចដល់អត់ដល់វិបស្សនាកម្រិតខ្ពស់ខ្លាំងអញ្ចឹងបានបញ្ជាក់បញ្ជាក់សិលមាន3ហើយនៅសិលមកឈមសិលបណៃតសិលណាក្នុងសិលនេះលោកចៃបណៃតសិលសិល4របស់វិភព មជ្ឈមសិលសិល10ចំបីនឹងហើយនៅសិលសិលថ្នាក់ខាងក្រោមគេនឹងសិល5ហើយដល់ទៅសមាធិលោកចែកថាមាន3ទៀតហើយមានឧបចារសមាធិសមាធិថ្នាក់បឋមឈាននិងសមាធិថ្នាក់បញ្ចនឈាននៅក្នុងសមាធិក៏លោកចែក3ដែរក្នុងទី2ដល់បញ្ញាមាន3ដែរកំណត់យករូបដើមជាហៅ សុខហត្តកៈរូបកៅរូបឡាមានបតវ័យអបោពេជោវេយុវណ្ណកន្ធរតៈអោជានឹងខែងសត្វរូបមកវា9រូបនឹងគេហៅរូបដៅហើយដល់ទៅមួយឆ្នាំទៀតខែង18ទៀតមកណាខែង19ទៀតមកឡើង28 ដល់ថ្នាក់ទី3រៀនរូបតីសាអនាគតបច្ចុប្បន្នក្នុងក្រៅ7ថ្ងៃល្អិតចូលព្រាបទៅទៅមាន3បែបដែរបុណ្យសិក្សាវិធាកណីនៃរូបទាំង11ក្រុមតស្គាល់រូប28ច្បាស់មុនស្គាល់រូប28តស្គាល់សម្រុំរូបដើម8ច្បាស់អានឹងបានហ៊ានចេះអញ្ចឹងប្រពុតជាម្ចាស់លោកបានចែកប្រធរឲ្យ អញ្ចឹងការរៀបចំវិបស្សនាបណ្ឌិតសម្លាយក្នុងបច្ចុប្បន្ននេះក៏មិនមែនថ្មីដែរអាយកសិល5ខ្លះសិល8ខ្លះសិល10ខ្លះកម្មបត់20កម្មបត់80ដុំខ្លះហើយរៀនកម្មដ្ឋាន35ថ្នាក់ឧបចារទៅភ្ជាប់នឹងរូប9បឋមវិបស្សនានឹងសិលនឹងចិត្តនឹងអាចកាន់យកបញ្ញានឹងបានដល់ទៅមជ្ឈមសិក្សា គឺយើងសិក្សាសិលឡើងហើយលែងសិល5ហើយមកជុំលែងសិល5ពួកនឹងពលះបងការគុណចូលកម្មឈាមសមាបត្តិអញ្ចឹងចាប់ពី8 10ឡើងទៅហើយហើយសិក្សាកម្មដ្ឋាន25ថ្នាក់បឋមធានដែលឡើងពីឧបចារហើយសិក្សារូបបន្ថែម19ឡើង28រូបដែលបន្ថែម ចិត្តបន្ថែមឧបការមានហើយឡើងតាមបខំឈាមបខំឈាមមិនផ្លែទេបខំឈាមវាឆ្លងកាត់ឧបការហើយអញ្ចឹងសិក្សាបន្ថែមនៅលើឧបចារឈាមហើយដល់បញ្ញារូប19កើតតាមមនោទ្វាសុខមកបន្ថែមលើរូប9ទៅជា28រូប28កើតរលត់តាមជាទាំង6ចក្ខុមាន1សោតកម្មមាន1 ធានលះមានមួយឡាតមានមួយកាយមាន3នៅសល់ប្រមាណតាមមនុស្សទៀតអស់មិនខែមរូបដែរអញ្ចឹងការសិក្សាលើសិក្សាថ្មីឯងសិក្សាបន្តបន្ថែមចិត្តខែបន្ថែមអតិចិត្តបន្ថែមអតិបញ្ញាដល់ដល់កោសនាឡើងកាន់បច្ចៈឈានណានៅនៅឆ្លងកាត់អវិជ្ជាឈាន បឋមជាថែមទុរយៈជាសារយៈជាយតតជាបញ្ចមៈជាហើយដល់បញ្ញាគឺរៀនรู้បតីតអនាគតក្នុងក្រៅចិត្តឆ្នៃល្អអក្រក់ស្អាតទូព្រាតអីចិត្តឆ្នៃមកហ្នឹងអាចទៀតមកនៃរូប28អង្គ10គិតទៅរៀនតគ្នាដូចនៅសាលាពុទ្ធិកៈដូចគ្នាមិនមែនមុខវិជ្ជាថ្មីមុខវិជ្ជាចាស់បានត្រង់ឯងរបៀប ថែមកម្រិតថែមជំរឿនៃការចេះដឹងអញ្ចឹងដល់ពេលដែលសិក្សាដល់វិបស្សនាចប់សពគ្រប់ទាំងអស់គឺមកជុំហើយនឹងបឋមសួរយកគឺព្រោះផ្លូវនឹងគេចេះហើយដោយអ្នករៀនផ្លូវលោកដែលចេះមើលកពីវិសុទ្ធបញ្ញាទៅសួរកពីធម្មបទយ៉ាងគោលកណាទៅវាឆ្លើយថាមួយគេខែថាណាអញ្ចឹងអត់មានកម្មវិធីថ្មីទេ អញ្ចឹងយើងសិក្សាតាមហ្នឹងបើຕົកមកសិក្សាតាមហ្នឹងគឺត្រូវទៅសិក្សាតាមហ្នឹងព្រោះផ្លូវវិបស្សនាវាទៅតាមដងប្រទេសហើយលោកគោលសិលសមាធិបញ្ញាលោកគោលថាសិលមួយសមាធិមួយជាឫសគល់របស់បញ្ញាស្នាប់បឋមមកចូលមកដល់ដូចនេះសមាធិជាហេតុចិត្តរបស់វិបស្សនាសមាធិតាសាបតតថា ហ្នឹងកន្លែងហ្នឹងថាចឹងសមាធិតតាបតតថាណាសមាធិជាហេតុចិត្តរបស់វិបស្សនានោះសិលវសទ្ធិចេវៈចតវសទ្ធិចាតេអ៊ីម៉ាទេវសទ្ធិយោតតាមូលាសេចក្តីបរិសុទ្ធពីរសិលស្អាតចិត្តស្អាតទាំងពីរនេះជាឫសគល់របស់វិបស្សនាអញ្ចឹង ការបប្រតិបត្តិធម៌មិនតាមលំដាប់ដូចជាធ្វើពហិអត់គ្រឹះយើងនិបរណាតែសិស្សមិនសិក្សាសមាធិអត់បានសិក្សាដោយពហិអត់គ្រឹះបានជឿអត់មានឫកែអញ្ចឹងបានជាប្រពន្ធលោកតម្រៀបធរសិស្សសមាធិបញ្ញាមានខដើមខចុងខកណ្ដាលឥឡូវយើងចាំខ3ម៉ាត់ហ្នឹងសិស្សដើមខ សមាធិកដាខគឺបសនាចំខកាលដែលបុគ្គលបានអប់រំដោយល្អហើយជាវិច័យនាំឲ្យកើតសមាធិណាលោកគ្រូចឹងសមាធិដែលបុគ្គលអប់រំបានពេញលេញល្អហើយចម្រើនបានច្រើនល្អហើយជាវិច័យនាំឲ្យកើតវិបស្សនាបញ្ញា ហើយតែបញ្ញារបស់បុគ្គលបានធ្វើឲ្យល្អហើយរំលែងឃើញច្បាស់នៅចក្រារាសាច់ហើយតែចក្រារាសាច់ខាឡើងហើយសោតាបតមៈនឹងយាងចុះបញ្ញាឃើញច្បាស់ហើយសោតាបតមៈខាឡើងហើយសោតាបរិខោកើតឡើងហើយនិព្វានខាងចុងនៅខនទៅមានប្រហោប្រហែលចឹងទៅអឺ នេះចឹងអញ្ចឹងនេះផងខ្ញុំកំណាប្រគេនរបៀបសិនវារបបឥឡូវចង់បញ្ជាក់នៃកណេះនៃអំពីវិន័យវិន័យគឺសង្កត់ធ្ងន់តែទៀតថាវិន័យវិន័យសាធិជនវិន័យគឺសំដៅយកសំណាក់ស្នប់ការរស់នៅក្នុងសង្គម ព្រោះសង្គមមានពីរសង្គមបបចិត្តសង្គមសរិយវិសវិន័យវិន័យនេះគឺជាសម្រាប់ស្នប់សម្រាប់នៅក្នុងសង្គមវិន័យសង្គមរបស់ព្រះសង្ឃយ៉ាងពួកព្រះសង្ឃដើមរត់មានក្រមមានពួននឹងយ៉ាងឲ្យសង្គមសោះអញ្ចឹងបើសិនជាអត់មានវិន័យទេលោកសង្ឃយើងបួសស្រែងចិត្តបាទ នរណាចង់យកខោវាទៅនរណាចង់ពាក់អាវពាក់អាវទៅនរណាចង់ពាក់មួកពាក់មួកទៅនរណាចង់បើទៅណាធ្វើអីផ្សេងចិត្តទាំងអស់មកគឺមានន័យនោះហ្នឹងគេហៅថាសំអួតស្អែកចិត្តចង់មើលកុនក៏មើលទៅចង់លេងល្ខោនក៏លេងចង់ហមហមចង់ជាងជាងហ្នឹងអាហ្នឹងគេហៅបួសចែកចិត្តអត់វិន័យនេះចិត្តមកតែវិន័យគឺសំណាប់ស្នក់រៀបចំរបៀបរៀបរយ អញ្ចឹងកោសក់វិន័យកោពុកងាត់កាត់កញ្ចក់ដៃកញ្ចក់ជើងវិន័យដោះស្បិញសម្អាតស្បិញនឹងវិន័យប្រើសង្កដីពីរជាន់ចពោមួយជាន់ស្បង់មួយជាន់បញ្ចខੰសតខੰអយខੰអេកាចិត្តខੰវិន័យវិន័យប្រើស្បែកជើងវិន័យប្រើបាវិន័យប្រើឆាក់ វិន័យដេកវិន័យដើរវិន័យឈរវិន័យអង្គុយការគួរនិងការមិនគួរគួយចរអាគួយចរទាំងអស់សុទ្ធតែជាទូវិន័យទាំងអស់នៅពេលណាដែលលោកសង្ឃយើងបួសហើយយើងកាន់វិន័យព្រះវិន័យចឹងបានវិន័យលោកហៅលោកសង្ឃលោកហៅថាអាណាគិរិយាវិន័យ វិន័យរបស់បព្វជិតមានផ្ទះអញ្ចឹងអត្តបត្តិយើងអត់មានចាំបាច់ទៅខែទៅក្រៅពីបរិមោបរិមោសិក្ខាបទ227គឺគ្រប់គ្រាន់មកហើយខែក្រៅបរិមោខ្លះមកគ្រប់គ្រាន់យើងអត់មានចាំបាច់ទៅគិតអីអញ្ចឹងបានជាបួសហើយវាទៅទៅរៀនវិន័យត្រូវយកបរិមោមករៀន មកទិញមកសូត្រមកស្វាត់ជាឲ្យគ្រប់ប្រតិបត្តិតាមទៅហើយបើអភិរិយវិន័យកុហកវិន័យរបស់កុហកហ្នឹងគឺកម្មបត្តិកម្មបត្តិ20កម្មបត្តិ80នឹងនិយាយតាចេះអស់អាស្មមិនចាំទៅរាប់រៀបយេតិកាទេគាត់ប្រហើប្រហើ សិក្ខាបទ5សិក្ខាបទ8សិក្ខាបទ10កម្មបទ20កម្មបទ80ហ្នឹងវិន័យអញ្ចឹងពុទ្ធសាសនិកដែលព្រះលោកពូលព្រះលោកថាសាវតថាគុណជាវណ្ណៈមួយហៅសមណៈវណ្ណៈវណ្ណៈបរិសុទ្ធស្បាច់មកបួស ក៏ហៅសម្មាព្រាមមកបួសហៅសម្មាវិស្យសត្រៈបួសគឺហៅទៅសមណៈដូចគ្នាទាំងអស់អត់មានប្រសងស្ដាច់អត់មានប្រសងព្រាមទេប្រសងធ្វើប្រែធ្វើចង្ការមានសមណៈពិខុសាមណេរមានតែប៉ុណ្្ណឹងបាក់ស្បៃមានពណ៌ផ្សេង តែចូលមកក្បែរព្រះទៅជាបាបទៅនឹងពណ៌ទៅស្ដាច់មកកាន់សិលបាសអបាតាព្រាមណៈព្រាមណីមកកាន់សិលក៏បាសអបាតាវេស្យសត្រៈមកកាន់សិលក៏បាសអបាតាបញ្ញត្តិមួយឯងអ្នកដល់សារណៈគុំដូចគ្នាបាសអបាតាមកពីអីមកពីវិន័យ នេះវិន័យតម្រៀបចំកាយវិចារឲ្យបានល្អអញ្ចឹងបានវិន័យនេះគត់ថ្នាក់តាំងបឋមមកជុំម្ដងត្រូវសិក្សាឆ្នាំទី1ដូចគ្នាទាំងអស់ក្នុងបឋមវិបស្សនាក៏សិក្សាឆ្នាំទី1វិន័យហ្នឹងក្នុងមជ្ឈមសិក្សាក៏នៅតែសិក្សាវិន័យឆ្នាំទី1ឧត្តមវិបស្សនាក៏សិក្សាវិន័យឆ្នាំទី1ដូចគ្នាទាំងអស់ ដល់អញ្ចឹងទៅសង្គមរបស់ក្រហមនិងសង្គមរបស់សង្ឃមានអេរយាប័តស្របគ្នាណែអេរយាប័តរបស់ពួកក៏ស្របគ្នាត្រឹមត្រូវល្អអើយគ្នាអេរយាប័តរបស់សាធុជនពុទ្ធបរិស័ទពុទ្ធសាសនិកកាន់សិល38សិល10សហ្នឹងមានទំលាប់ដូចគ្នាទាំងអស់នេះវិន័យណោះពុទ្ធសាសមានស្ដាប់ណោះហើយតែមានវិន័យហើយមានសិលហើយ ព្រោះសើប្រើថាសម្រួមសកម្មវិន័យគេសម្រួមមកពីដើមស្លប់កាត់សម្លាប់ឥឡូវឈប់ពីដើមស្លប់លួចឆក់ឥឡូវឈប់ពីដើមស្លប់មានប្តីប្រពន្ធច្រើនឥឡូវឈប់ពីដើមស្លប់និយាយកុហកឥឡូវឈប់ពីដើមស្លប់ថប់ស្រាឥឡូវឈប់ណែនេះមកវិធីកម្មវិន័យតែចឹងគឺមានសិលគេសម្រួមមកគេរៀបចំកាយគេវាចាគេឲ្យប្រព្រឹត្តទៅល្អ ហៅសង្វរៈពរណាវិន័យអានសិលអានវិន័យដូចជាគេនិយាយថាត្រង់អានបន្ទាប់មូលអានកលិកហើយបើចង់ដឹងមុខកលៈពួកអានកចប់យើងមើលទៅឃើញឈើនឹងត្រង់ លូនភ្នែកប៉ុន្តែចង់ដឹងពិតក៏ទាញបន្ទាត់មកដាក់ត្រង់ត្រង់ដឹងហើយបន្ទាត់ហាហើយចង់ដឹងមូលកលឹងមើលដល់ស្រាហើយចង់ដឹងដល់មុខបលាក់ពួកមិនបលាក់ពួកស្នងយកទៅចោះមើលយ៉ាងណាមិញសិលអានវិន័យសមាធិអានសិលវិបស្សនាអានសមាធិអញ្ចឹង អញ្ចឹងបើយើងចង់ដឹងថាសល់យើងស្អាតមិនស្អាតគឺយើងសម្លឹងមើលកថាបទឲ្យព្រៀបមើលអញ្ចឹងបានប្រារយៈមានវិធីដល់ផាត់សិលដូចនិយាយតាមបកណាថ្ងៃដល់ផាត់សិលមកដល់ឆែកសិលមកដល់ដែលឆែកទេនេះតាំងយល់អត់បានឆែកឆែកយ៉ាងម៉េចពេលបលឹមមកដល់ស្មោះនេះពីនិតមើលគេហៅត្រួត កាយវិការមើលតាមយើងបានប្រព្រឹត្តខុសក្នុងសិក្ខាបទ5ទេលើកយកសិក្ខាបទ5មួយម្ដងមួយមកត្រួតពិនិត្យមើលមានបានធ្វើទេសិក្ខាបទ8សិក្ខាបទ10សិក្ខាបទ227ពីព្រលឹមចូលស្មងឯងមើលត្រួតមើលមានខុសបើសិនជាមានខុសត្រូវទូមមានចិត្តខ្លួនឯងថាឈប់ធ្វើតទៅទៀតបើបានសបាសកាសមាទានសិលសាថ្មីបើវិខោសំត្រូវសម្ដែងបាត់ នេះហៅឆែកសិលលោកឲ្យយើងឆែកអញ្ចឹងឲ្យទៅជាតម្លប់ហ្នឹងដែលថាចង់ដឹងដល់ត្រង់អានប្រកបនោះអានសិក្ខាបទអានកម្មបទឆែកនឹងថ្ងៃឆែកឲ្យបាន3ដងយ៉ាងទៅអត់ទៅពេលស្វែងគង់ព្រះមុនធ្វើសមាធិឆែកសិលមានដាច់ទេ ពេលព្រឹកក៏ដូចថ្ងៃថ្ងៃក៏ដូចយប់ដូចចិត្តភ្លឺដូចគ្នាកាលណាដែលយើងឆែកចឹងទៅបើសិនជាមានដាច់វាកើតអេរេអោតបាកើតសេចក្តីខ្មាស់អៀននឹកឃើញថាអញខំប្រឹងមកលៀបសមកពោះនោះមិនគួរទៅធ្វើអីអង្គុយចឹងអញ្ចឹងខំប្រឹងវាខំប្រឹងទូមានចិត្តណាបើធ្វើចឹងបានគ្រាន់បើយើងអត់បានចិត្តណាអ្នកដែលខំវាច្រើនខំមិនចេះចប់មកវាមិនចេះឆៅទៅដល់ មិនខែកចិត្តអីដល់តែពេលយើងមានសិលមានសិលណាយើងដឹងអូមានសិលអញ្ចឹងបានជាព្រះសម្ដែងគុណក្នុងសិលអានិសង្ឃនៃកើតឡើងនៃសាអំណាចសិលស្អាតមានបាមកជាមានបិសេមានបសុធិមានសុខៈមានសមាធិ ហើយបើចាត់កម្មខាងវិញនៃឆែកសិលហៅស្បៃឡាស្បៃនេះស្បៃឡាស្បៃមង្គលឆែកសិលចាត់កម្មខាងហៅស្បៃឡាស្បៃស្មារតីរលឹកនៅសិលលឹកនៅសិលដល់សិលវាស្អាតទៅពិចារណាវាស្អប់តោតបាមកជាណាតោតស្ដីស្រីអទុន សបាយទលាក្នុងចិត្តអត់មានវឹកបរិសារីទេអត់មានផុតញាប់ញ័រញឹមមកដំរសិលអញស្អាតកាយក៏ស្អាតវាចាក៏ស្អាតចិត្តក៏ស្អាតអត់មានខុសនឹងសខាបត់ណាមួយសោះកើតតាមមកចិត្តហើយកើតស្អីទៀតមកតកើតបៃតេបៃតេនឹងពេញចិត្តឆ្អែតចិត្ត ញញឹមញញែមប៉ុន្តែញឹមញញែមមើលគាត់មើលលខោនអីអត់ទេញញឹមញញែមនឹងបរៈលោកនឹងសេចក្តីបរិសុទ្ធរបស់គាត់ព្រឺរោងព្រឺស្បែកព្រឺឆ្អឹងខ្នងឆ្អែតកាយឆ្អែតចិត្តកលាយស្រាលណែតអីវាសបាយដល់ពេទ្យទៅក៏ពេញអង្គកើតបសុធិស្ងប់ស្ងប់កាយស្ងប់ចិត្ត ចិត្តលែងរវើរវាយចាយលែងរពើរពើបានបសុធិមកបានចប់ខាស្រួលកាយស្រួលចិត្តកើតសមាធិនេះអញ្ចឹងបានលោកពោលថាសិលនៃបុគ្គលបរិសុទ្ធហើយជាបច្ច័យកើតសមាធិនេះយើងបានសិលមួយដល់បានសិលហើយបានចាប់ពិនិត្យត្រួតលើចិត្តព្រោះចិត្តក្នុងសិលវាមិនទាន់នឹងល្អទេ ព្រោះវាជាវិរតិចេតនាតាមកណចិត្តពិនិត្យលើចិត្តរបស់យើងតើចិត្តរបស់យើងមិននៅជាប់ចំពាក់លើស្អីព្រោះធម៌ព្រះសំណែងនៅបរិយុទ្ធឋានៈបរិយុទ្ធឋានៈបានន័យថាកិលេសជាគ្រឿងក្រសង្កត់ចិត្តធ្វើចិត្តយើងឯងបើថាស្រឡាញ់ជាប់ចិត្តជាប់ចិត្តនឹងស្រឡាញ់ស្អីមួយយ៉ាងមក ហើយបើមិនស្រឡាញ់ទេស្អប់ទេអរអ្នកស្រឡាញ់គ្មានដើរស្អប់ជំនួសហើយបើគ្មានអ្នកស្រឡាញ់គ្មានអ្នកស្អប់មានតែងុយដេកខ្ជិលរួញចិត្តខ្ជិលធ្វើរហោហើយបើមិនខ្ជិលលោសូធ្វើរវើរវារសាប់រសល់ហើយចេះតែសង្ស័យនេះនេះកលិសជាតិដែលក៏សង្កត់ចិត្តមិនឲ្យសាងកុសល ហើយចិត្តអញ្ចឹងទៅធ្វើវិបស្សនាធ្វើមិនកើតទេអត់កើតទេព្រួយព្រោះមិនមែនជាហេតុសមាធិសង្សាបតឋានំសមាធិជាហេតុចិត្តនៃបញ្ញានោះ thank you